ខ្ញុំបាទគីមគូធ្វើសូមធ្វើការអាននៅសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិជនជាតិដើម ចូលដល់មាត្រាទី26ហើយឥឡូវខ្ញុំបាទសូមអានជាភាសាអង់គ្លេសមុនសិន Article 26 1 Indigenous people have the right to lands territories and resources which they have traditionally owned, occupied, or otherwise used or acquired. Two, indigenous peoples have the right to own, use, develop, and control the lands, territories, and resources that they possess by reason of traditional ownership or other traditional occupation or use, as well as those which they have otherwise acquired. Three, states shall give legal recognition and protection to these land, territories, and resources. Such a recognition shall be conducted with due respect to the custom tradition and land tenure system of the indigenous people concerned ឥឡូវខ្ញុំបាទសូមអានជាភាសាខ្មែរវិញមាត្រា126 1ជនជាតិដើមទាំងឡាយមានសិទ្ធិលើដីធ្លីដែនដីនិងធនធានដែលពួកគេមានឬបានកាន់កាប់ឬបានប្រើប្រាស់ ឬបានទទួលជាប្រពៃណី2ជនជាតិដើមទាំងឡាយ មានសិទ្ធិជាម្ចាស់ប្រើប្រាស់អភិវឌ្ឍនិងគ្រប់គ្រងដីធ្លី ដែនដីនិងធនធានដែលខ្លួនមានដោយសារហេតុផលនៃកម្មសិទ្ធិជាប្រពៃណីឬការកាន់កាប់ឬការប្រើប្រាស់ជាប្រពៃណីដតីទៀតក៏ដូចជាអវយវ័យផ្សេងទៀតដែលពួកគេមាន 3រដ្ឋទាំងឡាយត្រូវទទួលស្គាល់និងការពារតាមច្បាប់ចំពោះដីធ្លីដែនដី និងធនធាននិងធនធាននានាការទទួលស្គាល់បែបនេះ ត្រូវប្រព្រឹត្តទៅដោយគោរពយ៉ាងត្រឹមត្រូវចំពោះទំនៀមទម្លាប់ ប្រពៃណីនិងប្រព័ន្ធកាន់កាប់ដីធ្លីរបស់ជនជាតិដើមទាំងឡាយដែលពាក់ព័ន្ធនៅក្នុង មាត្រាទី26នៃសេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិនេះចូលមកដល់សិទ្ធិយើងជាជនជាតិដើមខ្ញុំសូមបកស្រាយចំថាយើងជាជនជាតិដើមខ្មែរក្រមយើងមានសិទ្ធិលើដីធ្លីដែនដី និងធនធាន ទាំងឡាយដែលយើងមាន មានទៅតាមអ្វីទៅតាមប្រពៃណី ទៅតាមដែលយើងធ្លាប់កាន់កាប់យើងធ្លាប់ប្រើប្រាស់ឬទទួលបានជាប្រពៃណីនេះនៅក្នុងកថាខណ្ឌទី1ហ្នឹងចង់និយាយថា យើងជាជនជាតិដើម ជនជាតិដើមខ្មែរក្រមគឺថាយើងជាជនជាតិដើមដែលមិនអាចប្រកែកបានទេហេតុយ៉ាងម៉េចថាមិនអាចប្រកែកបានពីព្រោះជីដូនជីតាយើង ដែលភាសាអង់គ្លេសថា ancestor បានទៅធ្វើទីតាំងលំនៅក្នុងដែនដីទន្លេមេគង្គកម្ពុជាក្រោមនោះ មិនដែលពួកវៀតណាមចូលមកកាន់កាប់ទន្ទ្រានចូលមកម្ដងបន្តិចម្ដងបន្តិចអស់រយៈពេលជាង3សតវត្សហើយយើងជាជនជាតិដើមនោះ មិននោះរាប់ពាន់ឆ្នាំមកហើយដែលយើងមានប្រពៃណីមានវប្បធម៌អក្សរសាស្ត្រ មានពុទ្ធសាសនាជាធេរវាទអ្វីអ្វីដែលដែលជាអ្វីអ្វីដែលខ្ញុំបានពិពណ៌នាគឺជាផុសតាងបង្ហាញប្រាប់ថាយើងជាជនជាតិដើមដ៏ពិតប្រាកដវិទូបីជារដ្ឋាភិបាលវៀតណាមខំព្យាយាមដើម្បីអាបំផន់សតិអន្តរជាតិពិភពលោកមិនទទួលស្គាល់ថាខ្មែរក្រមជាជនជាតិដើមទោះជាយ៉ាងនេះក៏ដោយ យើងត្រូវតែនាំគ្នាសិក្សារៀនសូត្រនៅច្បាប់ឥឡូវនេះក្នុងកថាខណ្ឌទី1នេះយើងមានសិទ្ធិលើអ្វីខ្លះលើដីធ្លីដែនដីហើយនឹងធនធានធនធានអី resource ហ្នឹងធនធានធម្មជាតិដែលយើងមានហ្នឹងមានអ្វីខ្លះឥឡូវហ្នឹងយើងធ្លាប់តែមានដីស្រែក្នុង គ្រួសារនីមួយៗមានខ្លះ10ហិកតា20ហិកតា50ហិកតា100ហិកតា ប៉ុន្តែបន្ទាប់ពីឆ្នាំ1975មកគូមនីចូលមកដល់ឆ្នាំ1976បង្កើតជាក្រមសហករណ៍ជាក្រមជាអីទៅចែកដីធ្លីយើងយកបើយើងអស់ដោយអត់មានការស្នើសុំអ្វីតសោះយកដោយដោយរបៀបថាដកហូត you have deprived ដកហូតដីធ្លីដោយអត់មានសួរឬអត់មានការអនុញ្ញាតពីម្ចាស់ទឹកម្ចាស់ដីតតែសោះជាអំពើមួយរំលោភច្បាប់សិទ្ធិអន្តរជាតិដែលបានចែងចេញនៅក្នុង ឆ្នាំ1948គឺថាយើងជាខ្មែរក្រមក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងពិភពលោកម្នាក់ម្នាក់ហ្នឹងមានសិទ្ធិដូចគ្នាអ្វីដែលបានចែងចេញនៅក្នុងសេចក្តី ប្រកាសជាសកលស្តីពីសិទ្ធិមនុស្សក្នុងឆ្នាំ1948គឺយើងជាខ្មែរក្រមមានសិទ្ធិទទួលពេញក្នុង30មាត្រានោះគឺយើងមានសិទ្ធិទាំងអស់នៅក្នុងទីនោះអានេះជាជាសេចក្តីប្រកាសមួយ ដែលយើងគួរឲ្យចាប់អារម្មណ៍សិក្សារៀនសូត្រឥឡូវហ្នឹងយើងជាម្ចាស់ដីណាជាម្ចាស់ដីដីធ្លីដែនដីនិង resource និងនិងធនធានដែលយើងមានហើយឥឡូវនេះយើងក៏លេចមើលទៅដែនដីកម្ពុជាក្រមមើលថាយើងយើងមានអ្វីខ្លះសពថ្ងៃហ្នឹងដែលជាកម្មសិទ្ធិរបស់យើងហ្នឹងវាវាអស់ទៅហើយគេយកអស់ទៅហើយនៅសល់អ្វីនៅសល់តែវត្តអារាមហ្នឹងជាជាស្ថាប័នមួយដែលយើងមាននៅមានដីទឹកជាគេបរមបុរាណមកជាទីសក្ការៈបូជារបស់ខ្មែរក្រម ហើយជាសំខាន់ទៅទៀតគឺជាទីផ្សាយនៅវប្បធម៌រយៈធម៌ខ្មែរក្រមរក្សានៅអក្សរសាស្ត្រភាសាសាស្ត្រខ្មែរក្រមដើម្បីឲ្យខ្មែរក្រមអាចចេះអានចេះសរសេរចេះនិយាយភាសាខ្មែរច្បាស់លាស់ហើយជាទីដែលថែរក្សានៅអ្វីដែលយើងហៅថាអត្តសញ្ញាណគឺ identity ខ្មែរក្រមបើយើងដើរទៅក្រៅយើង ជនបរទេសគេសួរយើងឯងមកពីណាថាខ្ញុំមកពីកម្ពុជាក្រមសួរថាកម្ពុជាក្រមនៅកន្លែងណា the, the, the, the Mekong Delta of South Vietnam, but we are controlled, colonized by Vietnam communists. We have no right to protest, no right of uh, expression or do anything. That's why we want to study about យើងចង់និយាយចង់សិក្សានៅច្បាប់ច្បាប់ដែលជាផ្ដល់នៅអ្វីដែលជាសិទ្ធិជាកម្មសិទ្ធិរបស់យើងនោះ ដល់នៅអ្វីដែលជាកម្មសិទ្ធិរបស់យើងយើងបាត់អស់ហើយនៅសល់តែវត្តអារាមហើយខ្ញុំនិយាយដដែលដដែលដូចជាវត្តអារាមក៏ចឹងដែរសពថ្ងៃហ្នឹងកំពុងតែសន្សំសន្សំពីដើមមកហើយហ្នឹងយើងឃើញឧទាហរណ៍ដូចជាដូចជាគុណតុកជើងមេគុណវត្តណែនៅនៅខេត្តព្រះតាពាំងហ្នឹងព្រះអង្គមិនចុះញោមក្នុងការដែលនៅក្រោមការទទួលស្គាល់បញ្ចូលសាសនា ពុទ្ធសាសនាពីរក្រុមដែលមានគណៈធិរវាទនិងគណៈមហាយានពីរយំបបចូលគ្នាព្រះអង្គមិនព្រមមកពីការប្រតិបត្តិវាខុសគ្នា ការយល់ឃើញខុសគ្នាក្នុងពុទ្ធសាសនាយកមកបោកចូលគ្នាមិនបានទេយកចូលគ្នាមិនបានទេចូលគ្នាហើយភាសាផ្សេងគ្នាទៀតសូត្រធម៌ក៏ផ្សេងគ្នាទៀតហើយដូច្នេះការយល់ដឹងដែលដែលយកមកចូលគ្នានឹងយល់របៀបម៉េចនេះជាការចាប់បញ្ចូលរបស់កុម្មុយនីសគេថា assimilation នឹងអង់គ្លេសគេថាអញ្ចឹង ការដែលបង្ខំគ្នាបញ្ចូលគ្នាឲ្យបានចូលគ្នាអញ្ចឹងពុទ្ធតែព្រះអង្គមិនព្រមចាប់ព្រះអង្គយកទៅឃុំឃាំងផ្សឹកពីប្រសងចេញទៅជាក្រហោះធ្វើទុកទោសម្នេញរហូតដល់ព្រះអង្គចូលទីបង្គត់ពេលដល់ចូលទីបង្គត់រួចហើយពេលយកសពមកវិញមិនអោយបងប្អូនបើកមើលនៅមឈូសសពនេះគេថាបិទចិត្តមិនអោយបើកមើលហាមមិនអោយបើកមើលហើយធ្វើសេចក្តីរាយការណ៍អោយកម្មាភិបាលមកតាមនឹងអោយធ្វើសេចក្តីណែ អភ័យទោសសុំទោសអីបន្តិចតួចសុំទោសដោយអត់មានជាផ្លូវការដោយអត់មានអ្វីថតទុកជាផុសតាងតាមត្រូវបន្ទោសជាណាក៏ដោយខ្មែរក្រមក៏មានសមត្ថភាពក្នុងការនៅ ចងចាំអ្វីអ្វីដែលខ្មែរក្រមដែលត្រូវបានធ្វើបាបណាចាប់ដាក់គុកធ្វើទោសរឹបយកអស់ដីធ្លីអ្វីអ្វីទាំងអស់ឥឡូវនៅតែវត្តទេដែលខ្ញុំសប្តាហ៍ថ្ងៃខ្ញុំសម្លឹងមើលនៅតែវត្ត461វត្តដែលជាវត្តរបស់ខ្មែរក្រមហ្នឹង អាហ្នឹងជារបស់ផ្នែកក្រមពិតប្រាកដប៉ុន្តែគឺកំពុងចូលមកឥឡូវហ្នឹងប្រធាននោះប្រធានអង្គការពុទ្ធសាសនាហ្នឹងទាំងទាំង461បតហ្នឹងមិនមានខ្មែរទេមានប្រសង់ខ្មែរធារវេទទេគឺប្រសង់យួនប្រសង់វៀតណាមដែលដែលជាជាជាគណៈមហាយានអាហ្នឹងដែលយើងគួរគួរចាប់អារម្មណ៍ណាគួរឈឺឆ្អែលត្រូវតែទៀមទាសិទ្ធមកជាម្ចាស់វិញទៀមទាយ៉ាងម៉េចឲ្យបានជាពុទ្ធសាសនា ធិរវាទឯករាជ្យរបស់ខ្មែរមកវិញដើម្បីរក្សានោះបើមិនចឹងហើយយើង ចង់ឲ្យកូនចៅទៅបួសទៅរៀនអីណានេះពាក់សុំច្បាប់យួនមកមិនស្រួលយូរយូរទៅចេញច្បាប់មករៀនតែភាសាយួនទាំងអស់ខ្មែរយើងបាក់អានេះជារឿងមួយដែលដែលគួរឲ្យយើងចាប់អារម្មណ៍ជាទីបំផុតបាទហ្នឹងក្នុង កថាខណ្ឌទី1ហ្នឹងអញ្ចឹងដល់កថាខណ្ឌទី2វិញក៏ក៏មាននៃស្លៀងស្លៀងគ្នាគ្រាន់តែថាយើង មិនដំបងយើងមានសិទ្ធលើ the the ដែនដីដីធ្លីដែនដីធ្លីដែនដីនឹងនឹងធនធានធម្មជាតិដែលយើងមានឥឡូវហ្នឹងយើងដល់កថាខណ្ឌទី2វិញនិយាយពីយើងមានយើងមានសិទ្ធិជាម្ចាស់ម្ដងនេះមិនត្រឹមតែមានសិទ្ធិលើដីធ្លីដែនដីនិងធនធានធម្មជាតិហ្នឹងទេយើងមានសិទ្ធិជាម្ចាស់នៅលើរបស់ទាំងឡាយនោះអាហ្នឹងអាហ្នឹងតែតែផ្លែកគ្នាប៉ុណ្ណឹងហើយដល់ចូលកថាខណ្ឌទី3កថាខណ្ឌទី3នេះ រដ្ឋទាំងឡាយត្រូវតែទទួលស្គាល់នឹងការពៀតាមផ្លូវច្បាប់ចំពោះដីធ្លីដែនដីនិងធនធានធានានាការទទួលស្គាល់បែបនេះត្រូវប្រព្រឹត្តទៅដោយគោរពយ៉ាងត្រឹមត្រូវចំអចំពោះទំនៀមទម្លាប់ប្រពៃណីនិងប្រព័ន្ធការកាន់កាប់ដីធ្លីរបស់ជនជាតិដើមទាំងឡាយដែលពាក់ព័ន្ធឃើញទេកថាខណ្ឌទី3អង្គការសហប្រជាជាតិ ដឹងថារដ្ឋនីមួយៗហ្នឹងជាពិសេសគឺរដ្ឋវៀតណាមហ្នឹងមិនយកចិត្តទុកដាក់ក្នុងច្បាប់ហ្នឹងឲ្យឆ្លេះតម្រូវឲ្យរដ្ឋហ្នឹងត្រូវតែគោរពទទួលស្គាល់ឲ្យគោរពនៅក្នុងក្នុងលក្ខខណ្ឌច្បាប់ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិមាត្រាទី26នៃកថាខណ្ឌទី3ហ្នឹងត្រូវគោរពគោរពយ៉ាងម៉េចត្រូវតែធ្វើយ៉ាងម៉េចឲ្យប្រជាពលរដ្ឋដែលជាជនជាតិដើមហ្នឹងមានដីធ្លីឡើងវិញសងគេវិញ អ្វីដែលអាចសងបានបើសងមិនបានតើតែសងជំងឺចិត្តដែលហៅថា compensation ហ្នឹងពីព្រោះណែឯងដកហូតយកដីធ្លីរបស់ខ្ញុំអស់ខ្ញុំជាម្ចាស់ទឹកម្ចាស់ដីណែឯងដកយកដោយអត់មានការអនុញ្ញាតពីខ្ញុំនេះជាអំពើដែលឯងធ្វើដោយដោយបំពេញឥឡូវហ្នឹងច្បាប់អន្តរជាតិចេញមកហ្នឹងវាទទួលស្គាល់ដោយលោកទៀតធិនធ្លាប់មានប្រសាសន៍ថាច្បាប់ហ្នឹងវាដើរថយក្រោយណាអ្វីអ្វីដែលឯងធ្វើកន្លងហើយហ្នឹងក៏ខ្ញុំមានសិទ្ធិទៀមទាមកវិញដែរ មិនមែនថាឯងធ្វើកន្លងហើយនេះខ្ញុំទៀមទៀមមិនបានទេបើសិនជាយកច្បាប់អង្គការសហប្រជាជាតិស្ដីពីសិទ្ធិជនជាតិដើមមកគឺត្រូវតែទៀមទាបានដូចជាទីហោដូចក្នុងក្នុងក្នុងមេត្រាទី26កថាខណ្ឌទី3រដ្ឋត្រូវតែទទួលស្គាល់ហើយនឹងនឹងគោរពទៅតាមច្បាប់បាប់អ្វីច្បាប់ធម្មនុញ្ញវៀតណាមនឹងត្រូវចែកជានឹងត្រូវតែមានច្បាប់គោរពសិទ្ធិជនជាតិដើមខ្មែរក្រមដែលធ្លាប់ទៅកាន់ការនៅក្នុងទីនោះអស់រាប់ពាន់ឆ្នាំមកហើយ